និងជាញាតិកាទាំង7សន្តាន ដែលលោកចែកឋានទៅអស់រយៈកាលយូរក្តីថ្មីក្តី នៅក្នុងពុទ្ធសាសនាដែលយើងកັບបីសិក្សាស្វែងយល់ពីព្រោះថា យើងគឺជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់គ្នា ហើយកិច្ចនៃការប្ររពរបស់ញាតិញោមគ្រប់រូបហ្នឹងក៏ តួក៏បីនឹងការគោរពទៅតាមបែបផែនរូបមន្តទ្រឹស្ដីព្រះពុទ្ធសាសនាផងដែរកិច្ចក្នុងការឧទ្ទិសតាមបំពេញដែលលោកឲ្យឈ្មោះថាបុណ្យតកណានុពទាន ជាហេតុមួយដែលញាតិញោមមានអារម្មណ៍ផ្ដោត មានការរលឹកនឹកឃើញនឹកគុណគឺសេចក្តីល្អរបស់លោកឪពុក និងអ្នកបដាយរបស់យើងគ្រប់រូប ដែលគាត់បានប្រឹងប្រែងខិតខំពុះពៀឧបសគ្គណាដើម្បីបានជាប្រយោជន៍ទាំងឡាយទាំងពួងចែកចម្លែកដល់កូនចៅប្រុសស្រីក្នុងន័យនេះបើយើងសិក្សាវិចារណាសម្រាប់អ្វីដែលយើងនៅរស់ណាដូចម្ដាយដូចញាតិដូចបងប្អូនណាមួយនៅរស់គឺយើងឲ្យទៅឲ្យរបស់ណាគឺឃើញរបស់ហ្នឹងប្រើប្រាស់ ជាបច្ច័យ4ចៃវរៈសំលៀកបំពាក់សម្ពុតអាវសាវស្បៃបិណ្ឌបាតដែលមានបាយទឹកនំចំណីការញ៉ាំងជីវតិនត្រីឲ្យប្រព្រឹត្តទៅមានកម្លាំងមមមួនសុខភាពល្អទីសនាសនៈផ្ទះសំបែងតុកទូសឡងកៅអីដែលជូនបដាយជូនពុកយើង យើងមើលឃើញបានដល់អស់ឆ្នាំសង្កូវសម្រាប់ជាបាលការពីរោគ កុំឲ្យមានអាពាតឬក៏ការពាររោគគាជាធិនានាក៏គាត់បានស្រាក់ណាបានជាសះស្បើយឬក៏កំពុងនឹងការព្យាបាលដឹងអំពី សុខទុក្ខផ្លូវសុខភាពផ្សេងផ្សេងទៅពួងអញ្ចឹងបានន័យថាអាការរស់នៅនេះគឺយើងមើលឃើញ ហើយអ្នកដែលប្រើប្រាស់នោះក៏អាចបានដឹងដែរនេះសម្រាប់បញ្ជាក់ថា អ្នករស់នៅ យើងឃើញដល់អស់គ្នាហើយ ដោយមੰងសੰចៈខោ សាច់ភ្នែកទាំងគូទាំងសងបងប្អូនទាំងអស់ហ្នឹងឃើញដូចគ្នាទាំងអស់ប៉ុន្តែសម្រាប់បុគ្គលអ្នកចែកឋានទៅនេះ ដំណើរនៃជីវិតបដិសន្ធិវិញ្ញាណថ្មីរបស់គាត់មិនដឹងថាយោងយកក៏កំណើតកើតទៅកន្លែងណា ចាតមហាតាបតੰយាមាទុសិតានមាបរណមិតសវតីយាបព្រមមាព្រមលោកាមហា ព្រមមាបរតសភាអបបានសភាកុសកកកណហតា ឬក៏ទៅជានិរិយេអដ្ឋនិរិយេសញ្ជីវេសុកាលសិតេសុសង្ឃាទេសុរោរវេសុណាមមិនដឹងទេមិនដឹងថាបានទៅកើតជាបេតវត្ថុទៅជាពពួកប្រែតមិនដឹងថាទៅកើតជាជនកៈនរោក្តៅកហល់កហាយមិនដឹងថាទៅកើតជាពួកអសូរកាយមានអាយុវែងយ៉ាងណាយ៉ាងណាគឺយើងអត់ដឹងសំបីតែមិន មិនដឹងថាគាត់ទៅបានកើតកំណើតជាមនុស្សក៏អត់ដឹង បានកំណើតកើតទៅជាពពួកទេវតាក៏យើងអត់ដឹងដែរពីព្រោះយើងគឺសត្វសង្ឃតែជាបធជនมันអាចសម្រេចទៅដោយពពេនិវាសានុសតិវិជាវិជាដែលដឹងអំពីអតីតជាតិដែលខ្លួនឯងធ្លាប់កើតយ៉ាងណាយ៉ាងណាចតោបបាតញ្ញវិជាមិនដឹងថា កំណើតទី2ដែលអស់ពីជីវិតរបស់ខ្លួនរៀងខ្លួននេះស្លាប់ពីមនុស្សគ្រប់គ្នានឹងទៅកើតកំណើតអ្វីតទៅទៀតគឺអត់ដឹងទេពីព្រោះយើងមិនបានសម្រេចនៅវិជាទាំងអស់នោះអញ្ចឹងបានន័យថាអ្វីដែលយើងត្រូវគួរក៏បីដឹងដឹងទៅដោយការសិក្សារៀនសូត្រយកកម្មផលជាអធិបតីបានន័យថាយកកម្មផលមកត្រេះរិះមកពិចារណាសិក្សាស្វែងយល់ កម្មទាយាតោកម្មយោនិកម្មពន្ទុកម្មបដិសរណាយ៉ាងកម្មង្ករេសាមិកម្មនឹងរមែងចាត់ចែងយើងឲ្យថោកទាបឲ្យថ្លៃថ្លាទៅតាមអ្វីដែលយើងបានធ្វើហើយនៅមានជីវិតនឹងឯងអញ្ចឹងបានន័យថាកាលណាដែលយើងមានកុសលល្អរមែងចាត់ចែងឲ្យកំណើតយើងនឹងបានទៅកើតកន្លែងល្អទៅ តោះអាពេលណាដែលយើងធ្វើនៅកម្មមិនល្អ ចាត់ចែងឲ្យយើងនឹងទៅកើតកំណើតណាមិនល្អមិនប្រសើរអញ្ចឹងទៅ ដូច្នេះបានន័យថាក្នុងតក្កណានុបទាននេះព្រះអង្គចង់សួរថាតើកិច្ចនៃការឧទ្ទិសនេះតើបានដល់បានដល់ដោយប្រការណា មិនបានដល់ដោយប្រការណាដោយបល័យលោកសំដែងថាឋានังថោអឋានังថោឋានដែលគួរដល់ឋានដែលមិនគួរដល់សម្រាប់លោកអ្នកចែកឋានទៅនេះ ហើយតេកណានុបទាននេះ លោកឲ្យយើងជាឧបាសកឧបាសិកាដែលជាអ្នកជ្រះថ្លាជឿជាក់ក្នុងព្រះរតនត្រ័យក្នុងព្រះពុទ្ធសាសនានេះលោកឲ្យយើង ប្រារព្ធដោយហេតុត្រឹមតែ3ទេញាតិញោមណាកិច្ចដែលយើងត្រូវប្ររពត្រូវធ្វើ ក្នុងឱកាសនេះឬក៏ឱកាសណាមួយសម្រាប់នៃតេកណានុបទានហើយយ៉ាងនៃទាំង3នោះលោកសម្ដែងថា ទី1គឺយើងក៏បីឲ្យទៀនចំពោះលោកអ្នកមានសិលអាត្មាលើកជាសម្រាយចាស់ណាឲ្យទៀនដល់លោកអ្នកមានសិលក្នុងឱកាសដែលគួរក៏បីឲ្យទៀនដល់លោកអ្នកមានសិលនឹងទាល់តែយើងនឹងត្រូវមានការចម្រើនឲ្យស្អាតផងដែរបានន័យថាណាអ្នក ទទួលបដិសន្ធណាបដិគិអកៈអ្នកទទួលហ្នឹងក៏មានសិលហើយអ្នកឲ្យនៅទៀនហ្នឹងក៏គប្បីមានសិលក្នុងគណៈនេះ ហើយយ៉ាងបានន័យថាគួរក៏បីចម្រើនដោយសេចក្តីល្អទាំងសង មានន័យថាអ្នកទទួលក៏គួរមានសេចក្តីល្អញាតិញោមក៏មានសេចក្តីល្អអញ្ចឹងបានញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ហ្នឹងមានកិច្ចនមស្ការសមាទានសិលស្ដាប់ពធណាស្ដាប់ប្រសង់ចម្រើនព្រះបរិត្តហ្នឹងដើម្បីអចិន្នកិច្ចសន្សំនៅសេចក្តីល្អរឿយរឿយក្នុងគណៈការប្រព្រឹត្តណាការបំពេញធ្វើនៅប៉ុននេះដូច្នេះក្នុងចំណាប់ អារម្មណ៍ទី1គឺមានន័យថាញាតិយោមពុទ្ធបរិស័ទទាំងអស់ហ្នឹងគួរកប់បីផ្ញើទានតាមរយៈលោកអ្នកមានសិលពីព្រោះអីញាតិយោមលោកអ្នកមានសិលនេះមាន ភេទដ៏អង្អាច មានភេទដ៏វិសេសមានភេទដ៏បរិសុទ្ធណាមានភេទដ៏ក្លៀវក្លា មានន័យថាវិសេសនឹងវិសេសអស់ជាងពពួកទេវតាពពួកមេព្រំផ្សេងផ្សេងទាំងពួង កាលណាដែលបុគ្គលមានសិលល្អបរិសុទ្ធពពួកទេវតាក្តីតែងត្រេកអរអនុមោទនីមិនហ៊ាននៅ នៅលើអីទេដោយព្រះខៃណាស្របឬក៏ប្រសង់អីលោកអ្នកមានសិលបរិសុទ្ធទេវតា ក្នុងភូមិទេវតាកាសទេវតារុក្ខទេវតារាមទេវតាអីនេះគឺថាមិនហ៊ាននៅពីលើទេបើសិនជាលោក មានសិលល្អបរិសុទ្ធណាវិសេសណាញាតិញោមវិសេសអស់លើសអំពីព្រះរាជាអស់ពពួកទេវតា ទៅទៀតអញ្ចឹងបានន័យថាពិសេសអញ្ចឹងហើយមាន ភេទដ៏បរិសុទ្ធនេះ គឺអាចញ៉ាំងនៅតកណានុបទាននៅទានរបស់ញាតិញោមនឹងឲ្យមានផលណាមានផលដែលញាតិញោមខំចំណាយនឹងឲ្យមានផលល្អពិសេសវិសាលដើម្បីចូលទៅសម្រេចដល់បុគ្គលអ្នកចែកឋានទៅនេះអញ្ចឹងបានន័យតែញាតិញោមពុទ្ធបរិស័ទអ្នកមានសិលនឹងមានឧបាសកមានឧបាសិកាមានព្រះ សង្ឃជាដើមអញ្ចឹងទៅអញ្ចឹងបានន័យតែលោកអ្នកមានសិលទាំងអស់ហ្នឹងសំបីតែញាតញោមឲ្យជីវក ណាឲ្យសម្ពុតអាវសាវស្បៃមួយក៏ញាតញោមអាចឧទ្ទិសឲ្យបានញាតញោមជូតបាយទឹកក៏អាចឧទ្ទិសឲ្យទៅបានអញ្ចឹងបានន័យតែឲ្យតែលោកមានសិលល្អអញ្ចឹងបានន័យតែចេតនារបស់ញាតញោមណាត្រូវមានសេចក្តីជ្រះថ្លារីករាយក្នុងកិច្ចបំពេញនឹងដែរទី2កិច្ចនៃការឧទ្ទិសកុសល មានន័យថាយើងចំណាយច្រើនយ៉ាងណាកម្មវិធីនិងសម្បូរបែបបែបយ៉ាងណាក៏ដោយប៉ុន្តែពេលដែលយើងធ្វើ យើងមិនបានឧទ្ទិសកុសលផលបុណ្យឲ្យគាត់ហើយយ៉ាងបានន័យថាមិនអាចចូលសម្រេចដល់បុគ្គលអ្នកចែកឋាននឹងបានទេទាល់តែញាតិញោមត្រូវឧទ្ទិសកុសលផលបុណ្យឲ្យយ៉ាងនៃខ្លីគឺមានន័យថាកុំភ្លេចឧទ្ទិសឲ្យគាត់បើយើងធ្វើច្រើនបណ្ដៃយើងមិនបានឧទ្ទិសឬអត់សម្រេចដល់ទេអញ្ចឹងតើតែញាតញោមកូនចៅ ណាគ្រប់រូបទាំងអស់ណាដែលជាកូនក្មួយកូនចៅញាតិមិត្តទាំងអស់ហ្នឹងត្រូវឧទ្ទិសដល់គាត់ មានសាធារណៈឧទ្ទិសមានអាសាធារណៈឧទ្ទិសហើយក្នុងនេះគឺណាអាសាធារណៈឧទ្ទិសយើងធ្វើឧទ្ទិសចំពោះដល់លោកអបាសកសំញកូនចៅប្រុសស្រីគ្រប់រូបតែថ្ងៃនេះបដាយបងប្អូនញាតិមិត្តទាំងអស់កំពុងធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យនេះរលឹកគុណ ដល់លោកឪពុកសូមឲ្យលោកឪពុកនោះមកត្រេកអរអនុមោទនានៅប៉ុនដែលខ្ញុំជាភរិយាខ្ញុំជាកូនចៅប្រុសស្រី គ្រប់រូបកំពុងធ្វើនេះត្រូវការឧទ្ទិសអញ្ចឹងបើយើងមិនបានឧទ្ទិសទេញាតិញោមពុទ្ធបរិស័ទគឺអត់សម្រេចបានទេហើយយ៉ាងនៃទី2រួចនៃទី3ពេលណាដែលញាតិញោមបានឧទ្ទិសហើយគាត់នឹងមកត្រេកអរអនុមោទនា ឧទាហរណ៍ថាគាត់បានទៅកើតជាបរតតោនិជាបកិនកៈប្រែតណាមួយ បានទៅកើតកំណើតទីទុកទីលបាកសោយសោកដោយអកុសលវិបាកអីចឹងទៅអីចឹងបានន័យថាមានអីជាទីពឹងទីរលឹកបានន័យថាមានបុណ្យកុសលដែលញាតិញោមកំពុងធ្វើក្នុងឱកាសនេះដើម្បីជួយជ្រងគាត់ដើម្បីជួយហាវគាត់ទាញគាត់រំលឹកនៅសេចក្តីល្អឲ្យគាត់ឲ្យមានស្មារតីអីចឹងទៅបុណ្យកុសលនឹងអាច ឧទ្ទិសកុសលផលបុណ្យគាត់មានកុសលហ្នឹងនឹកឃើញយ៉ាងទៅអូ ថ្ងៃនេះមានភរិយា មានកូនចៅមានក្រុមញាតិតាយាយកំពុងឧទ្ទិសឲ្យហើយឋានៈជាបរតតតោហ្នឹងបានន័យថាជាប្រែតមួយសម្រាប់ទទួលនៅផលដែលគេឧទ្ទិសឲ្យអានេះបើសិនជាគាត់ស្លាប់ទៅភ្លៀងផ្លាត់ជីវន្តចិត្តចុងក្រោយជាប់ចម្ពាក់ទៅដោយទ្រពជាប់ចម្ពាក់ទៅដោយកូនប្រពន្ធជាប់ទៅ ចម្ពាក់ទៅដោយអារម្មណ៍អកុសលវិបាកណាមួយគាត់ធ្លាក់ទៅទីនោះអញ្ចឹងបានន័យថាអាចរួចចាក់ទីទុកបាន ដោយអំណាចនៃអានិសង្ឃដែលញាតិញោមកំពុងធ្វើហ្នឹងហើយយ៉ាងបានញាតិញោមពុទ្ធបរិស័ទបើសិនជាគាត់បានទៅកើតកន្លែងនោះហើយយើងឧទ្ទិសឲ្យប្រកាសនឹងបានទទួលដល់ឡាហើយយ៉ាងនៅក្នុងឋានអង្គោឋានដែលគួរដល់ហ្នឹងគឺឋានហ្នឹងដែលត្រូវទទួលបាននោះណាឋានពពួកប្រែតដែលអាត្មាលើកឡើង ហើយកិច្ចដែលយើងត្រូវធ្វើ នឹងដោយប្រការយ៉ាង3យ៉ាង ទី1ឲ្យទានដល់អ្នកមានសិលទី2ឧទ្ទិសកសលផលបុណ្យឲ្យគាត់ទី3ឧទ្ទិសឲ្យគាត់ហើយគាត់ចេះត្រេកអរអនុមោទនីហើយអថានឹងថោឋានដែលមិនគួរដល់មានច្រើនណែកញាតិញោមមានច្រើនណាស់ឋានមនុស្សនេះយាយតាពុទ្ធបរិស័ទនឹងគេឧទ្ទិសកុសលផលបុណ្យឲ្យនឹងអត់រីករាយទេតើសូមឧទ្ទិសឲ្យយាយនេះឲ្យយាយនោះឯងបើតឯងស្លាប់ អ្នកភ័យវិញញាតិញោមព្រួយ ខ្លាចទៅវិញឯងតែយ៉ាងបានន័យថាញាតិញោមមានអាហាររបស់ញាតិញោមមានបុណ្យរបស់ញាតិញោមអាហាររបស់ញាតិញោមមានអីមាននៅណាបណ្ឌបាតមាននៅបច្ច័យទាំងឡាយ4ហ្នឹងហើយដែលជាអាហារជាទីអាស្រ័យរបស់ជីវិតសត្វមនុស្សនោះណាដើម្បីឲ្យរស់នៅតាំងនៅបាននៅលើផែនដីនេះហើយយ៉ាងវាមានអាហារហើយ វាអត់ត្រូវការនៃអាហារនៃតកតាទានដែលយើងត្រូវឧទ្ទិសឲ្យតទៅទៀតទេ អបើទៅពពួកទេវតា ទៅគេឋានសួគ៌ទេវលោកទៅគេមានបុណ្យមានកសលច្រើនទៅប្រព្រំទៅ ទៅ អរូបប្រព្រំទៅ សម្រេចដោយឈានដោះណាវាមានអាហារផ្លូវឈានដោះការអប់រំការធ្វើសមាធិអីផ្សេងផ្សេងអញ្ចឹងទៅអញ្ចឹងគឺការឧទ្ទិសទៅវាអត់បានដល់ដែរដូច្នេះបាននៃតកាមិនបានដល់វាមានច្រើនអដូចជាពពួកតិរិឆានអីចឹងទៅញាតញោមមើលគោមើលសត្វសំណក់មើលសត្វ សុនខៈអីផ្សេងផ្សេងជ្រូកមន់ទាអីទាំងអស់នេះក៏វាមានអាហារបែបផែនបណ្ឌវិដែរវាអត់ត្រូវការដែលយើងឧទ្ទិសទេវាមានតែចំណៃមានស្មៅមានអាហារផ្សេងផ្សេងទៅវាច្រើនចម្រោះទៅ ដើម្បីទទួលទានអញ្ចឹងគឺឋានដែលមិនគួរដល់ច្រើនបើយើងនិយាយអំពីឋានទីទុកទីលំបាកវិញ បើទៅកើតទីលំបាកវិញទៅជានរកទៅវាមានអីថាមានភ្លើងជាអាហារញោមហើយលំបាកវេទនាយ៉ាយ៉ាប់ក្រៃលែងណាស់ អទៅពពួកប្រែតមានអីជាអាហារមានសេចក្តីស្រីក្លៀនជាអាហារមានកម្មជាអាហារហើយយ៉ាងមិនងាយរួចចាក់ទុកបានទេបាទអកុសលវិបាកនឹងច្រើនជំរុញឲ្យធ្លាក់ទៅទី ណា ទុកជ្រៅអីយ៉ាងទៅអាហារបនកុសល យើងល្មមល្មមមិនអាចឧទ្ទិសបានដល់ទេយ៉ាងការអថានង្ថោការឧទ្ទិសឲ្យដល់ពពួកបកុលទាំងអស់នោះមិនងាយបានដល់ទេ មានន័យថាអត់ដល់តែម្ដងដូច្នេះហើយបានញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ គ្រប់រូបមានញោមស្រីព្រមទាំងបងប្អូនទាំងអស់នេះខំធ្វើហ្នឹងត្រូវធ្វើឲ្យត្រឹមត្រូវទៅតាមរូបមន្តព្រះពុទ្ធសាសនា គឺអង្គនៃតេកណានុបទានទាំង3នឹងឯងសូមអនុមោទនីកិច្ចការលើកឡើង មានប្របានប៉ុណ្ណេះសូមលោកម្ចាស់ព្រះមហាថេរនិមន្តទៀនជ្រាបសាធុសាធុព្រះអង្គព្រះអនុថែហ្នឹងហើយខ្ញុំកណា ក៏បានចម្លើយយ៉ាងពិរោះក្បោះក្បាយស្រ័យនៅខ្លឹមសារអត្តន័យល្អញាតិញោមពុទ្ធបរិស័ទនឹងក៏បានយល់បានដឹងជាពិសេសកូនចៅប្រុសស្រីធានាធិបតីក៏បីធ្វើទៅតាមរូបមន្តដែលលោកម្ចាស់ព្រះអនុថែលោកបានលើកឡើងអំបញ្ញមិញហ្នឹងញាតិញោម គប្បីប្រតិបត្តិធ្វើក្នុងកិច្ចបំពេញកុសលឧទ្ទិសជូនចំពោះលោកឪពុកសំញរនឹងនៅតាមរូបមន្តនឹងតែរូបមន្តដែលលើកឡើងមកនេះ គឺសម្រាប់ឋានដែលគួរដល់បើសិនណាបើបបការីជនពលកលោកអ្នកមានគុណរបស់យើងញាតិរបស់យើងគាត់ទៅ កើតក្នុងឋានដែលប្រកបនឹងទទួលនោះគឺបរតតោបជីវកបុគ្គលដែលលោកអាស្រ័យនៅផលនៃតេកិណានុបទានដែលញាតឧទ្ទិសជូនទៅឲ្យហ្នឹងគឺឋានដែលគួរដល់នោះតែបើឋានមិនគួរដល់ដោយលោកម្ចាស់ព្រះអង្គគ្រូលើកឡើងបាញ់មិញអញ្ចឹងគឺ កើតនៅក្នុងឋានដាច់ដលែកអំពី ប្រតតោបជីវកឋាននោះចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាខ្ញុំកណាបាន ស្ដាប់កលែងនេះហើយក៏នឹកឃើញទៅដល់ពគាថាដែលព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយញាតិញោមពុទ្ធបរិស័ទក៏ធ្លាប់លើបកណាប្រសង់គ្រប់ព្រះអង្គលោកសោត ណាយតិហេណេកតោឋានេកាយទុចរតេនវាបើញាតណាមួយទៅកើតក្នុងទីដ៏ថោកទាបព្រោះកាយទុច្ចរិតក្តីវចីទុច្ចរិតក្តីមនោទុច្ចរិតក្តី មានន័យថាបើបុគ្គលកាលពីនៅរស់ធ្លាប់ធ្វើអាក្រក់ដោយកាយអាក្រក់ដោយវាចាអាក្រក់ដោយចិត្តហើយបានទៅកើតក្នុងទីដ៏ថោកទាបប្រកាយ អាក្រក់វិចារអាក្រក់និងចិត្តអាក្រក់នឹងហ្នឹងហើយយតិទេវបុរេរមេនោះគឺប្រសិនបើ ទៅកើតក្នុងទេវបុរីក្តីណាដែលល្អព្រួងព្រាយមានស្ថានគួរជាទីរីករាយស្រាប់ ដោយអំណាចនៃកុសលកម្មយ៉ាងណាយ៉ាងណានោះចឹងបុណ្យកុសលដែលកូនចៅធ្វើនេះ ថាគាត់ទៅកើតទីណាកន្លែងណាទេទឹកចិត្តរបស់កូនចៅ នឹងឯងគឺផ្គងដើម្បីឧទ្ទិសជូនចំពោះលោកអ្នកដ៏មានគុណហើយលោកសោតនឹងគឺដើម្បីឲ្យកូនចៅទាំងអស់នឹងស្ដាប់ តែយើងឮសូតែយតិហេណេកតោឋានេ កាយតុចរតេនវិអ៊ីមីណាបញ្ញតេចេនតមហាឋានាប្រមញ្ញចតោយតិទេវពុរេរមេយើងឮតែអញ្ចឹងតែមិនដឹងន័យថាម៉េចតែដល់ពេល ក្នុងនៃសេចក្តីហ្នឹងមានន័យថាប្រសងស្វាតជេដើម្បីទូលមាន ប្រាប់យើងថាយតិហេនេកតោឋានេកាយតេចរតេនវាបើញាតណាមួយទៅកើតក្នុងទីដថោកទៀបព្រោះកាយតុចរិតក្តីវច័យទុចរិតក្តីមโนទុចរិតក្តីអ៊ីមីណាបញ្ញតេចេនណតមហាឋានាបមញ្ញតោក៏សូមឲ្យរួចរំដោះចាក់ទីដថោកទៀបនោះដោយដេជះគឺប៉ុននេះ មានន័យថាប្រសិនបើគាត់ប្រព្រឹត្តអំពើអាក្រក់ណាមួយហើយបានញ៉ាំងនៅ វិបាកកបដិសន្ធិឲ្យកើតនៅក្នុង ទីពំសំរុំយ៉ាងណានោះឲ្យរួចរំដោះចាកទីដល់ថោកទៀបដោយទេជះគឺបុណ្យនេះហ្នឹងហើយយតិទេវបុរេរមេវិមាននេរតនសោពិទេឬបើទៅកើត ក្នុងទេវបុរី ជាវិមានគូរិចរាយដែលជាស្ថាន មានលំអដោយរតនៈផ្សេងផ្សេងស្រាប់ហើយ អ៊ីមីណាបញ្ញតេចេណភ័យយោភ័យយោប្រវត្តតេមានន័យថាសូមឲ្យចម្រើនដោយបុណ្យរិទ្ធតែចម្រើនរិទ្ធតែប្រសើរឡើង ប្រសិនបើគាត់បានកើតក្នុងទីដ៏រីករាយហើយនោះអញ្ចឹងកូនចៅប្រុសស្រីត្រូវមានសន្តាននៃចិត្តល្អហ្នឹងតែបើភ្លេចឧទ្ទិសគឺអត់តាអញ្ចឹងចំណុចទាំងអស់ហ្នឹងលោកម្ចាស់បានលើកឡើងមកពីរោះហើយក៏ កូនចៅបានជ្រាបញាតិញោមពុតបរិស័ទនឹងក៏បានជ្រាបទាំងអស់គ្នាតែគ្រាន់តែថាចំណុចដែលលោកម្ចាស់លើកឡើងថាឋានដែលគួរដល់គឺមានតែបរតតោបជីវកៈប្រែតនេះទេដែល ជា កំណើតមួយរងចាំទទួលត្រេកអរអនុមោទនីបនពីញាតដែលបានធ្វើជូនទៅឲ្យនោះ ប្រសិនណាបើទៅកើតទីដតីក្រៅអំពីកំណើតនោះគឺអត់បានទេ ទៅកើតក្នុងនរកមហាអវិជ័យនរកលោកកំពីនរកឬក៏កំណើដតីដតីផុតពីនរកឡើងទៅដល់ព្រំឡើងទៅដល់ទេវតា ឬក៏មកកំណើត មនុស្សសត្វទេរិឆានអានឹងជាឋានដែលមិនគួរទទួលបានទេ ដោយទេវតាបើអិនប្រព្រំអីគឺគេមានបនរបស់គេសម្រាប់សោយនៅអំណាចនៃ សម្បត្តិនៃបុណ្យរបស់គេមនុស្សមានបច្ច័យទាំងឡាយ4សម្រាប់ប្រើប្រាស់អាស្រ័យក្នុងការរស់ចឹងបានព្រះមានប្រភាកព្រះអង្គទ្រង់ប្រកាសសម្ដែង ថាអត្តាហេអត្តណោនេថោនោះគឺត្រូវតែខ្លួនពឹងលើខ្លួនឯងហ្នឹងហើយពឹងលើខ្លួនឯងប្រសិនបើកូនចៅប្រុសស្រីគេរលឹកគេដឹងគុណគេធ្វើអីទៅពិតមែនដោយចេតនាជាកតបកិច្ចរបស់កូនគេធ្វើហើយក៏ប៉ុន្តែ ប្រសិនបើយើងនឹង ញ៉ាំងវិបកបដិសន្ធិកើតនៅទីដតីក្រៅអំពីកំណើតដែលលោកម្ចាស់លើកឡើងមិញមិញនេះកូនចៅធ្វើក៏មិនអាចទទួលបាន តាំងចិត្តជ្រះថ្លាដើម្បីប្រាថ្នាបុណ្យឲ្យសម្រេចដល់លោកអ្នកដ៏មានគុណនោះក៏ប៉ុន្តែកំណើតគាត់មិនមែនជាកំណើតដែលត្រូវទទួលបានទេអានឹងក៏អត់បានដែរចឹងហើយបានខ្ញុំកណាស្ដាប់ខាងចុងបាញ់មិញលោកម្ចាស់លើកឡើងថាអ្វីអ្វីទាំងអស់ហ្នឹងវាអាស្រ័យទៅលើកម្ម ពពុទ្ធព្រះអង្គសម្ដែងដែរថា អ្វីអ្វីទាំងអស់វាអាស្រ័យទៅលើ កម្មប្រព្រឹត្តតាមអំណាចនៃកម្មដែលសត្វលោកបាន ប្រតិបត្តិបានធ្វើហើយ បន្ទាប់ពីស្លាប់ទៅហ្នឹងគឺសត្វលោកទៅ តាមអំណាចនៃទង្វើអំពើដែលខ្លួនធ្វើការពីនៅរស់នោះធ្វើល្អបានផលល្អធ្វើអាក្រក់បានអាក្រក់ធ្វើល្អទៅកើតកលែងល្អធ្វើអាក្រក់ទៅកើតកលែងដែលទីຕົកទីលំបាអីអញ្ចឹងអញ្ចឹងបានកលែងនេះកូនចៅប្រុសស្រីទៅអស់ ក៏បីសិក្សាក៏បីយល់ដឹងអំពីកម្មកម្មនៅក្នុងទីនេះមិនមែនជាកម្មកង់កម្មរតេះឬក៏កម្មអីដតីទេគឺកម្មនៅក្នុងទីនេះសំដៅទៅលើទង្វើអំពើការងារដែលយើងបានធ្វើនឹងដែលយើងបានប្រព្រឹត្តហើយនោះគឺវាសន្សំជាផ្លែជាផ្កាពុជធា ទៅតាមកម្រិតនៃការសន្សំនឹងការធ្វើរបស់យើងនឹង ចឹងបាននៅ ក្នុងចំណុចនៃតក្កិណានុបទាននេះក៏ពុទ្ធព្រះអង្គលើកឡើងផងដែរថាតលតែកូនចៅប្រុសស្រីជឿទៅលើកម្មនឹងទៀតនឹងជឿទៅលើ កម្មនឹងផងជឿទៅលើបរៈលោកនឹង ផង កម្មសត្យហត្វាទាតបទាតេតក្កិណានោះជឿថាកម្មដែលធ្វើឲ្យសត្វលោកធ្វើឲ្យធ្វើអាក្រក់បានអាក្រក់ធ្វើល្អបានល្អអញ្ចឹងអបណៈបរលោកកាស្មឹងឬក៏ថាកូនចៅប្រុសស្រីជឿទៅលើបរៈលោក ណាជឿថាលោកខាងមុខនឹងមានកំណើតដែលរងទុក្ខលងលំបាកនឹងមានកំណើតដែលប្រព្រឹត្តល្អហើយទៅកើតនឹងជាទេវតាមនុស្សអីហ្នឹងរមែងមាន ការលះបង់ឲ្យ ទៅជាទានហ្នឹងរមែងបាន ផលការមិនឲ្យទានហ្នឹងឯងក៏រមែងនឹងមិនបាន ផលមិនចម្រើនដោយទ្របដោយសម្បត្តិអីយ៉ាងណាកូនចៅប្រុសស្រីទាំងអស់ញ៉ាំងបញ្ញាញ៉ាំងនៅការយល់ដឹងឲ្យច្បាស់ទៅអាចធ្វើទៅបាន បើកាលណាមិនអាច និងមានជំនឿជឿជាក់ក្នុងការលះបង់ទេអញ្ចឹងការសពេចសពិលអត់ស្អាតនឹងអញ្ចឹងផលក៏អត់ស្អាតតាមនឹងដែរអញ្ចឹងកូនចៅប្រុសស្រីទាំងអស់នឹងឯងគឺត្រូវតែបង្អោនទៅកន្លែងនឹងឯងនឹងអញ្ចឹងខ្ញុំកណាបន្ថែម នៅ ក្នុងសេចក្តីនៃតក្កិណានុបទានហ្នឹងដើម្បីឲ្យកូនចៅប្រុសស្រីបានជ្រាបហើយញាតិញោមពុទ្ធបរិស័ទនឹងឯងបានយល់ឥឡូវនេះ យើងលើកប៉ុណ្ណឹងបានហើយអំពីតក្កិណានុបទានតែនៅក្នុងសេចក្តីនៃពធនេះអាត្មាចង់ចូលរួមបន្តិចដើម្បីជាដែលជាធម្មរិច្ចរាយដល់ញាតិញោមពុទ្ធបរិស័ទអ្នកស្ដាប់នេះឲ្យរឹងរិតតែជ្រះថ្លាឲ្យរឹងរិតតែកើតបញ្ញាក្នុងការសន្សំបុណ្យក្នុងការសន្សំកុសលហើយញាតិញោមពុទ្ធបរិស័ទដែលមានជីវិតជាប្រកដីនឹងឯងក៏យើងកុំរំពឹង ណាទៅលើប៉ុនទៅលើកូនចៅគេធ្វើទៅទៅឲ្យហើយផ្លិចកាលដែលនៅរស់នឹងយើងអត់បានធ្វើយើងអត់បានសន្សំហ្នឹងក៏มันប្រព្រឹត្តទៅជារឿងល្អសម្រាប់ដំណើរជីវិតរបស់យើងទៅទេហ្នឹងអញ្ចឹង កូនចៅប្រុសស្រី ខ្លះក៏យើងអាចពឹងបានទៅកូនចៅប្រុសស្រីខ្លះក៏យើងមិនអាចពឹងបានទេដោយសម័យបច្ចុប្បន្ននេះផងដែរកូនចៅខ្លះគេសប្បាយរីករាយភ្លើតភ្លើនទៅនឹងរឿងបច្ចុប្បន្នគេភ្លើតភ្លើនទៅរឿងសបាយរីករាយអីក៏មិនទៅបានប្រកាសបជារឿង ធម៌រឿងអាការប្រតិបត្តិកើតជាបនកើតជាកុសល ជំនឿជឿទៅលើបរៈលោកខាងមុខអីយ៉ាងណាយ៉ាងណាគឺអត់សូវមានជំនឿទេហើយអ្វីដែលបានធ្វើក៏គ្រាន់តែជាកិច្ចជាទំនៀមទម្លាប់ប្រពៃណីដូនតាដែលធ្លាប់ធ្វើគ្រាន់ធ្វើតតគ្នាតែប្រការណាបើយើងពឹងលើកូនពឹងលើអ្នកដតីហើយផ្លិចសន្សាសន្សំប្រតិបត្តិខ្លួនឯងអានឹងវាគឺទោសកំហុសដែលយើងនៅឯនៅមានពេលនៅមាន ឱកាសក្នុងការធ្វើតែយើងមិនព្រមធ្វើវាជាទោសកំហុសខ្លួនឯងណាញាតិញោមណាញោមអើយអានោះវាជាទោសកំហុសរបស់យើង ក្នុងមួយជីវិតដែលយើងបានរស់នៅ ជាភពជា សំណាងគួរប្រតិបត្តិធ្វើខ្លួនឲ្យមានសិលចេះឲ្យទានចម្រើនប្រតិបត្តិចម្រើនមេត្តាភាវនាអីយើងអត់បានធ្វើអានេះវាជាកំហុសរបស់យើងនឹងហើយកំណើតនៃមនុស្សនេះមិនមែនជាសត្វដែលអត់មានធម្មសញ្ញា មិនមែនជាសត្វដែលអត់មានការយល់ដឹងអីយើងជាមនុស្សមានការយល់ដឹងក៏ប៉ុន្តែការយល់ដឹងនោះគ្រាន់តែថាយល់ដឹងខុសហើយនឹងយល់ដឹងត្រូវតែប៉ុណ្ណោះឯងនឹងអញ្ចឹងនៅក្នុងសេចក្តីនេះអាត្មាចម្រើនពរជម្រាបជូនញាតិញោមពុទ្ធបរិស័ទយើងក៏បីពិចារណាមើលថាប្រសិនបើយើងអត់បានពឹងខ្លួនឯងទេយើងទុកខ្លួនឯងចោលហាក់បីដូចជាយើង នឹងឯងកំពុងតែទម្លាក់ខ្លួនឲ្យកាន់តែ ជ្រុលទៅជ្រៅទៅ នៅក្នុងណាកំហុសនៃការដើរក្នុងផ្លូវមួយនេះណាពីព្រោះជីវិត នេះព្រះពុទ្ធព្រះអង្គសម្ដែង ថាជីវិត គឺជាសភាវៈនៃការរស់នៅក៏ប៉ុន្តែការរស់នៅ នៅ ក្នុងកំណើតនៃមនុស្សនេះឯងគឺស្ថិតនៅក្នុងអត់ទៀងនៅក្នុងសភាវៈអត់ទៀងនឹងជាទុកជាអនត្តាប្រែប្រួលទៅហ្នឹងហើយអញ្ចឹងថ្ងៃណាមួយយើងនឹងប្រែប្រួល យើងនឹងត្រូវណាចរិយាក្របសង្កត់រុគាវាយបហាមរណៈនឹងចូលមកផ្ដាច់បងឱកាសនៃការធ្វើបុណ្យនឹងយើងវាអត់មាន ដល់ទៅពេលឱកាសនៃការធ្វើបុណ្យអត់មាន យើងទៅបដិសន្ធិទៅកើតក្នុងទីកន្លែងណា ដែលផុតតទីតីឆ្ងាយអំពីបុណ្យកុសលដែលគេឧទ្ទិសទៅឲ្យអញ្ចឹងវាវាអត់មានអ្នកណាអាចយោងយើងបានណាអត់មានអ្នកណាយោងយើងបានដោយលោកម្ចាស់គ្រូលើកឡើងបាញ់មិញអញ្ចឹង តេកណានុទានគេធ្វើហើយទានគេធ្វើចំពោះលោកអ្នកដែលមានសិលគេតាំងចិត្តទៅជ្រោយទឹកទៅអីយ៉ាងណានឹងហើយដល់ទៅពេលយើងគេខំប្រឹងអត់ទិសគេផ្សាយបនទៅយើងមិនដឹងទៅកើតកន្លែងណាផងអញ្ចឹងយើងយោងខ្លួនឯងដើម្បីមកអនុមោទនាបនគេយ៉ាងម៉េចនឹងបានណាញាតិញោមញោមអើយអានឹងយើងមិនដឹងទៅនៅកន្លែងណាផងហើយគេនេះខំប្រកាសដល់មីក្រូអាចារ្យខំអញ្ជើញដល់ទេវតានឹងហើយអរុករណតាទេវតាដែលថារសានៅភូមិស្វាយទឹករស្័យនេះ នឹងសូមលោកជួយដឹងជួយលើជួយផ្សព្វផ្សាយមគ្គផលអផ្សាយមិនទៅដាច់តកូតមួយក្រូទៀតក៏អត់មកបានដែរមិនដឹងទៅគាត់កើតកន្លែងណាផងមែនមែនទេញាតិញោមឥឡូវយើងគិតខ្លួនឯងណាញោមណាឥឡូវយើងគិតពិចារណា ខ្លួនឯងមើលថាតើអាត្មាអញបានទុកពេលវេលាចោលនឹងអស់ប្រមាណឆ្នាំហើយតើអាត្មាអញបានពេលវេលានឹងសម្រាប់ខ្លួនឯងនឹងប្រមាណហើយឬក៏អត់ទេហ្នឹងឥឡូវយើងគិតមកបន្តិចឥឡូវគិតជាមួយអាត្មាណាញោមណា ញោមអើយញោមឥឡូវគិតជាមួយអាត្មាទាំងអស់គ្នារយៈពេលអាយុមួយ ខួបរហូតមកដល់គ្នា10ឆ្នាំចុះនៅ ពេល ដែលនៅក្រោម10ឆ្នាំនេះតាញោមបានធ្វើអី ខ្លះឲ្យស្គាល់ប៉ុនអត់នៅក្រោមអាយុ10ឆ្នាំនេះណាពី1ឆ្នាំទៅដល់10ឆ្នាំ យើងរាប់អំពីក្រោម10ឆ្នាំយើងស្គាល់ប៉ុនអត់អត់ទេនៅលេលើលេលើហើយហ្នឹងណោះញោមណោះហ្នឹងហើយ អញ្ចឹងអត់តាន់ស្គាល់ប៉ុនទេគឺរត់លេង7 8ឆ្នាំនឹងទៅទៅចូលសាលាម្ដាយឲ្យលុយចាយចាយទៅអត់ដឹងពីរឿងអីក៏ត្រូវធ្វើនឹងអត់ដឹងទេបានលុយទៅរៀនទៅរៀនណាញោមណាហ្នឹងហើយត្រូវការទាអីទាទៅឃើញការ៉េមទាការ៉េម ត្រេកអរនឹងអីក៏ប្រាថ្នាពីឪពុកម្ដាយលេលើអត់ដឹងអីទេថាថាលេលើចឹងចោះណាញោមណាក្នុងរយៈពេល10ឆ្នាំហ្នឹងគឺយើងអត់អត់ដឹងបនអត់ដឹងសេចក្តីល្អតែត្រូវធ្វើយ៉ាងណាយ៉ាងណាអត់ដឹងឯងឥឡូវនិយាយពី10ឆ្នាំចន្លោះទៅ20ហ្នឹងពី10ឆ្នាំចន្លោះទៅ20ឥឡូវនៅក្នុងពេលចន្លោះឆ្នាំទៅ10 20ហ្នឹងយើងស្គាល់បនហើយនៅញោមអើយអើពេញស្ទាវណាញោមណា ហ្នឹងហើយពេញស្ទាវណាហ្នឹងហើយប្រសិនបើរៀនបានឋានៈត្រង់ខ្ពស់បន្តិចផងម៉ែអើយទិញកង់ពីដើមទិញកង់ឥឡូវនេះកង់អត់ជីទេអត់ទិញម៉ូតូឲ្យជីអត់តែខ្ចីជីមែនទេញោមណាអានឹងនិយាយពីចន្លោះនៃ10ឆ្នាំ ឡើងទៅ18អីនេះសម្លៀកបំពាក់ត្រូវកាត់ឲ្យអាថ្លៃបន្តិចអាល្អមកបន្តិចហ្នឹងហើយមានរបស់ប្រើប្រាស់មានម៉ូតូមានអីត្រូវជិះទៅរៀនទៅអីចឹងទៅផ្ដល់លុយផ្ដល់ ប្រាក់ឧបត្ថម្ភក្នុងការចាយវាយសម្រាប់កូនសិក្សាហ្នឹងហើយដល់ទៅពេលក្នុងចន្លោះទៅណា10ទៅ ក្នុង20នេះកំពុងតែស្ពាស្ទាវកំពុងតែសបាយកំពុងតែរីករាយកំពុងតែភ្លើភ្លើនជាមួយមិត្តភ័ក្តិបនភឿន អញ្ចឹងអត់តាន់ត្រូវការបនអត់តាន់ត្រូវអាស្រ័យជាមួយនឹងអំពើល្អរក្សាសិលឲ្យទានចម្រើនមេត្តាភាវនាប្រតិបត្តិខ្លួនយ៉ាងណាយ៉ាងណាអត់តាន់ទេមែនទេញោមបនចូលនៅឯហ្នឹងហើយបនតាន់ចូលទេហើយចោះចន្លោះពី20ទៅ30វិញណែចន្លោះពី20ទៅ30ស្គាល់បននៅណាស្គាល់បននៅ ចន្លោះពី20ទៅ30នឹងនៅទេបន្តការសិក្សារៀនចប់បរិញ្ញាបត្រអនុបណ្ឌិតបណ្ឌិត ស្វែងរកកិច្ចការងារបើមិនចឹងទេនឹងត្រឹមអាយុ20 25អីហ្នឹងនឹងការប្រពន្ធការប្តីឯងនៅការប្រពន្ធការប្តីស្គាល់វត្តនៅនឹងស្គាល់ប៉ុនហើយនៅស្គាល់ធរហើយនៅ ថានៅទេគឺកំពុងតែស្វះស្វែងរកគូនិងស្វែងរក អនាគតជីវិតហ្នឹងហើយកិច្ចការងារប្រកបអាជីវកម្មណាកសិកម្មឬក៏អ្វីដែលអាចប្រស្រ័យទៅបានធ្វើឲ្យ ជីវិតនឹងឯងរីកចម្រើនមែនទេញាតិញោមមែនទេហ្នឹងហើយមិនបានទៅវត្តមិនបានទៅវាអីទេ ក្នុងកន្លង30ហើយនឹង20រវល់ជាមួយនឹងគូស្រករវល់ជាមួយនឹងកិច្ចការងារបនមាននៅ នៅតទេចេះណាញោមណោណាឥឡូវចន្លោះពីណាចន្លោះពីពី30ទៅ40ចន្លោះពី30ទៅ40ចន្លោះហ្នឹងមិនទេញោមចន្លោះហ្នឹងកំពុងតែមានកូនបើ8ក៏4ដែរមែនទេមីងហ្នឹងហើយបើណាដើមមានកូន2ក៏មានកូន3កូន4ដែរហើយដល់ទៅពេលមានកូនហើយនោះលំបាកឬក៏សំណុក លំបាកឬក៏សំណុកញោមអាស្គាល់ប៉ុននៅនៅអេទោះកាលពីពីអ្នកប្តីប្រពន្ធនោះមិនសូវខំប្រមាណទេហើយដល់តែពេលមានដាក់កូនមកពី3ទៅរឹតតែខំហ្មងអាខំខ្លួនឯងនោះស៊ីមិនគ្រប់គ្រាន់ហើយទៅខ្ចីធនាគារមកឲ្យវាន់កកបន្ថែមទៀតមែនមែនទេញោមហើយតែជពាក់ធនាគារឲ្យគ្មានខ្លោងទ្វារវត្ត គ្មានលបងវត្តឯណាមកក្បែរចិត្តខ្ញុំអីបន្តិចទេអញ្ចឹងគឺកំពុងតែវល់តែវក់ជាមួយនឹងហរិយា វល់វក់ជាមួយនឹងប្តី វល់វក់ជាមួយនឹងទ្រពវល់វក់ជាមួយនឹងកូនហើយអញ្ចឹងប៉ុនអត់តាន់មកក្បែរទេណាញោមណាអើឥឡូវ30ហើយនឹង40ហ្នឹងថាអត់ទៅចោឥឡូវយើងពិនិត្យពី40ទៅ50វិញមើលញោមញោមអើយអូននិយាយពីហាក់40ហើយទៅនឹង50ហ្នឹង កំពុងតែអូដើរសរសើរកូនកូនខ្ញុំនោះអនុវេរៀនបរិញ្ញាបត្រដល់ឆ្នាំទី1ដល់ឆ្នាំទី2ហើយចាំមើលកូនខ្ញុំអាមួយហ្នឹង ដឹងតែកើតហើយតែសរសើរសរសើរគូចេះលោកបតហ្នឹងហើយគូចេះតែលោកបតលុយចេះតែហ្នឹងខ្ចីគេបតហ្នឹងហើយហើយចេះសរសើរអាមួយអត់អីអាពីរអត់អីចេះទៅទៅទៅរហូតដល់តែកូននឹងឯងវារៀន ចេះវារៀនណាបានខ្ពង់ខ្ពស់បញ្ចប់ការរៀនសូត្រស្វែងរកការងាររកប្រពន្ធឲ្យកូនរកប្រពន្ធឲ្យអស់រកប្រពន្ធរកប្តីឲ្យកូន តាមពិតប្តីគ្មានណាគេរកទេណាញោមណោះរកប្រពន្ធឲ្យកូននឹងសម្រាប់កូន ប្រុសមែនទេចោះបើយើងរកស៊ីក្នុងមួយឆាជីវិតនេះដើម្បីកូននេះចោះដល់ទៅពេលកូនរកប្រពន្ធនេះតែយើងសល់លុយរកលុយរកប្រពន្ធឲ្យវាអត់ញោម អត់ទេអញ្ចឹងសួរថាបានពីណាបើអ្នកមានដីក៏លក់ដីទៅ ណាអ្នកមានដីក៏លក់ដីទៅអ្នកមានគោក៏មានលក់គោទៅ បើមិនអញ្ចឹងទេមានប្លង់ផ្ទះទៅខ្ចីលុយធនាគារមករកប្រពន្ធឲ្យឲ្យកូនទៀតមានបនចូលឯនៅញោមនៅមែនទេចំខ្សែអត់ដល់លហាហើយអត់ទៀតណាញោមណ៎នឹងពេញ55ពេញជពាក់គេហើយ និងអាហារ5នេះពេញជាពាក់គេហើយអញ្ចឹងញោមគិតមកពិចារណាមើលទាំងអស់គ្នាថា ហើយចោះដល់ពេលចន្លោះ40ទៅ5 55នេះអត់ទេណាអត់ទេ អត់មានបុណ្យអត់មានកុសលអីទេហើយចោះយើងក៏លេខមើលតាហាវាអត់ទៅចោះយើងពិនិត្យមើលដល់6ទៀតញោមអើយ60ឆ្នាំកន្លងផុតទៅហ្នឹងហើយចាប់ ដល់ពេល6នេះគាត់សន្យាជាមួយលោកវត្តសធុលហើយណាញោមកិនចាស់ហើយខ្ញុំកណានឹងប្រហែលជា មិនយូរទៀតទេកូនឯងត្រៀមកន្លែងឲ្យកណាផងចាំកណា ទៅជួយលាងចានវត្តនៅតែកូនមួយទៀតទេ នៅតែមានកពៅមួយទេតាការកពៅហើយនឹងខ្ញុំកណានឹងទៅជួយលាងចានវត្តដែរ លើដេគុណត្រៀមកន្លែងឲ្យកណាមួយ ផងហើយព្រះអង្គគ្រូវត្តស្រះធុលនេះក្រំតែលឺថាអញ្ចឹងអើលោកណានៅគាត់នោះវៃត្រៀមណាបើគាត់មកថ្ងៃណាលោកឯងរើកន្លែងថ្ងៃនោះឲ្យគាត់នៅ យើងតិចទៀតបានជាជីមួយហើយហ្នឹងហើយបានជាជីមួយមកជួយលាងចានហើយចេះអើដល់ទៅពេលថ្ងៃ អបោសតសិលនាំប្រសង់នមស្ការអុជធូបអូឲ្យមួយកពើវាឆាប់ដាច់ទៅយាយនឹងគាត់ឆាប់បានមកបម្រើវត្តទស្សបារមីយាយទេពយាយលោកតាក្រហមតយាយលោកតាក្រហមកយាយម៉ៅបារមីនៅកន្លែងណាដែលថែរក្សាវត្តនឹងធ្វើម៉េចឲ្យកពើឆាប់ដាច់ទៅ អាងបានយាយនឹងមកវត្តអេឧទាហរណ៍ដែរខ្ញុំឧទាហរណ៍ទេហ្នឹងហើយដល់ពេល ណាដោយចិត្តមែនញោមมันបានប្រមាណខែទេគេក៏ចូលសួរកពៅទៅហើយកពៅនោះទៀតអាសម្រស់គ្នាវាស្អាតផងនោះសួរបានដល់ប្រមាណខែគេក៏ការទៅលេចគុណនេះគ្រាន់តែលឺភ្លេងការយាយហ្នឹងអត់យូរទេគៀកមែនតើចាំមើលតែផ្លូវយាយហ្នឹងទេហ្នឹងហ่ะតកាមកពៅឲ្យមកហ่ะដល់ទៅពេលការហើយអីហើយអញ្ចឹងបាត់យាយហ្នឹងចិត្តមួយឆ្នាំញោមញោមអើយ យោមការហើយបាត់មួយឆ្នាំបាត់ចិត្តមួយឆ្នាំហើយដល់ពេលឆ្ងល់ថាយាយនឹងមិនក៏មិនដែលបានមកវត្តអីចឹងការកូនហើយឯហ្នឹងដល់តែជួបដោយចៃដន្យយល់មើលជួបដោយចៃដន្យអើយាយយាយឯងក៏ហៅអាត្មាយាយឯងថាការកូនពៅហើយមកវត្តហើយឥឡូវយាយឯងមិនអត់មកអញ្ចឹង ដៃគុណណាអើយខ្ញុំកណាគ្រាន់តែការកពៅឲ្យឬរូបថាស្អែកឡើងកណាមកមានឯណាវាកូនកណាវាបងនោះ វាមកការប្អូនវាយកចៅមកដាក់ទុកឲ្យកណានឹងវាមិនយកទៅវិញឯណាកណាជាប់មើលអាចៅតែគុណអើយសូមកមាទោសផងអើបាត់ចិត្តមួយឆ្នាំមើលកូនមីបងណាញោមណាតែឥឡូវដេគុណអើយចាំ5ឆ្នាំទៀតទៅដេគុណ ចាំមើលវាចូលសាលាចាំចៅកណានចូលសាលាចាំកណាចូលវត្តមែនតែនហើយដេចគុណញោមអើយមរំតែ5ឆ្នាំណាមរំតែ5ឆ្នាំនោះដេចគុណជាចាំមើលដេចគុណថាចាំមើលចង់ឈ្នះយាយហ្នឹងបួសអត់សឹកត្មងចាំមើលយាយហ្នឹងដល់ងាប់មិនដែរយាយហ្នឹងមកអត់ណោះចេះតែនៅនៅទៅដល់តែពេល និយាយនឹងចេះតែបាត់ទៅបាត់ទៅបាត់ទៅអាយុគាត់ឡើងដល់ប្រមាណហើយញោមដល់តែពេល5ឆ្នាំគាត់ត្រូវ60 65ឆ្នាំហើយ65ឆ្នាំ នេះកូនមីបងចោះកូនអំពៅហ៎ញោមអើយនឹងកូនមីបងដោះស្រាយដាច់វានៅកូនមីពៅណែលាក់មកពីទៀតឲ្យចុះបើនៅផ្ទះជាមួយគេបើអត់ជួយមើលគេអត់ជួយ ថែគេវាថាគេថាម៉ែយើងអាត្មានិយមឪអាត្មានិយមស្រឡាញ់កូនលំអៀងស្រឡាញ់តែកូនមួយបងស្រឡាញ់តែកូនអាបងឲ្យចោះកូនខ្ញុំនឹងមិនមែនចៅទេអើខ្លាចគេថាក៏មើលកូនឲ្យកពើដែរ65កន្លង ផុតទៅអត់ស្អីក៏អត់ប៉ុនក៏អត់ណាញោមណោះញោមអើយញោមឥឡូវតែ65នឹងអត់ទៅចុះពិនិត្យដល់ចិត្តដេចគុណអើយខ្ញុំកណាឥឡូវនឹងឲ្យតែចៅកណា2ហ្នឹងឯង វារៀនវាចូលសាលាវាណាវាចេះមានទីពឹងលំនឹងម៉ែវាទទួលខុសត្រូវឪវាទទួលខុសត្រូវកណាលែងខ្វល់ឥឡូវចូលមែនទែនចាំចិត្តហ្មងអត់ឯគុណទៅសន្យាមែនទែនចិត្តហើយដល់ទៅពេលដល់តែចិត្តទៅមានអីញោមម៉ែញោមញោមអើយ ដល់ទៅពេលចិត្តហើយដេគុណលោកគ្រូវុនវណ្ណាប្រជាអធិការវត្តស្រះធលនេះជួបដល់ចៃដន្យក៏សួរយាយតាំងពី60ឡើងដល់65ឥឡូវឡើងមកដល់70តើយាយផអាត្មាដល់កាលណាអោដេគុណអើយដេគុណខ្ញុំកណាសូមខមាទោសទៅចោដេគុណ ខ្ញុំកណានឹងក៏ថាចិត្តនឹងទៅមែនតែនហើយ តែឥឡូវគុណឲ្យសុំទោសផងចុះពួកអាជគង់នេះអាលងក៏ឃ្លោះអស់តាហើយអស់ខ្លាញ់អាលីងនេះគុណ ខ្ញុំកណានឹងបើទៅលែងរួចហើយទីគុណនោះខ្ញុំកណាទៅទៅអាម៉េចកើតបាទឥឡូវជង្គង់អង្គុយក៏អង្គុយមិនកើតដើរក៏ដើរមិនរួច បើកណាទៅនឹងក៏កណាមិនបំរើលោកទេមកតែទៅនឹងឲ្យលោកបំរើកណាហើយចឹងបាច់ទៅទេអឺអត់តដែលញោមណោ គ្រាន់តែអោនចុះអង្គុយឡើងតតែក្បាលអោនទៅមុនបានអង្គុយកើតរួចដល់ទៅពេលក្រោកមកវិញវាតតែគូប្រវែលិចប្រវែលកើតតម្រាំតែងើបរួចអាយ៉ែគូដឹងម៉ានដងនេះគុណអើណាស់ហើយមកជាតិនេះខ្ញុំកណាបែបបានតែប៉ុណ្្នឹងឯងគុណអើយសូមអភ័យទោសនេះហើយចុះបើម៉ាក់ម៉ាក់នឹងនេះងាប់ទៅអឹសអញ្ចឹងទៅញោមទៅកើតកន្លែងណា ហ្នឹងហើយហើយកូនគេខំឧទ្ទិសកូនគេខំផ្សាយបុណ្យកូនគេខំប្រឹងនឹកនាគេដឹងគុណណាស់ចំណាយអស់រាប់លានហើយចុះបើយាយនឹងអត់នៅកន្លែងណាតានឹងអត់នៅកន្លែងដែលសំគួរសម្រាប់ទទួលបុណ្យផងនោះតើផលនឹងបានឬក៏មិនបានណាញោម អត់បានទេអញ្ចឹងហើយនេះជាឋាន ដែលមិនគួរនឹងទទួលបានទេកំថាឡើយអ្នកមានកូនកូនគេដឹងកូនកូនគេបំពេញកិច្ចនេះបានក៏ពិតមែនតែសំខាន់យើងមិនអាចទទួលបាន នេះជាទុកកំហុសរបស់យើង បានពពុទ្ធព្រះអង្គសម្ដែងថាអត្តាហេ អត្តណោនេថោខ្លួនទីពឹងខ្លួនប៉ុនកូនមាន វាតលតែប៉ុនយើងមានសម្រាប់មានឱកាសមកទទួលប៉ុនពីកូនចៅផងដែរណាប៉ុណ្ណាអនុមោទនី តាមមើលទៅយើងយល់ចិត្តព្រះអង្គម្ចាស់ព្រះអង្គគ្រូនៅខាងស្ដាំដៃអាត្មាលើកទូរស័ព្ទលេចកាត់ឆ្វេងស្ដាំអាត្មាទេមិនចង់ចេញទេព្រោះកលេសកតុយភ្នែកទៅឃើញលោកជាលើកទូរស័ព្ទអាត្មាជាបារម្ភថាគេនៅមកក្រេទៀតចោះអាត្មាអញបន្តដល់ណាថ្ងៃនេះអាត្មាសុកចិត្តថាក្រំតលឺប៉ុនអមញមុនអាត្មាមកទេអាត្មាសុកចិត្តតលាក់នៅណាខណ្ឌសែនសុករាជធានីរាជធានីភ្នំពេញនោះ ហ្នឹងហើយទីមុនទេសនាក្រេ2ហើយឥឡូវដៃគូអាត្មាហ្នឹងអត់ដៃគូអាត្មាហ្នឹងលោកក៏ទៅ បាត់ទៅសុកចិត្តខ្លួនឯងជិះឡានអាចារ្យឲ្យឡានខ្លួនឯងហ្នឹងគេខ្ចីទៅបាត់ទៅណាវាលយប៉ុណ្ណឹងដើម្បីមកប៉ុណ្ណឹងណាញោមក្រេណាខាតក៏ខាតទៅឲ្យតែបានមកក្រេនេះអត់ចោលញោមណានឹងអញ្ចឹងខ្ញុំបកណែអាត្មាភាពនឹងនឹងអត់ទទួលអ្នកផ្សេងទៀតទេព្រោះ នឹងជាកលែងមួយដែលអាត្មា ធ្លាប់អាស្រ័យនៅ ជាកលែងដែលអាត្មាធ្លាប់រស់នៅច្រកកោនជាមួយគាត់នឹងហើយញាតិញោមពុទ្ធបរិស័ទដែលកំពុងស្ដាប់ នេះបែបជាមិនធ្លាប់ដឹងប្រវត្តិមិនធ្លាប់ណា ដឹងរឿងអាត្មាអ៊ំញ៉អ៊ំអែមនឹងមិញឡាពូរេមមិញឡៃអីទេមានអាត្មានៅជាមួយគ្នាបាន ដឹងណាញោមណានឹងតាំងពី មីងគាត់ទៅរៀបការរហូតដល់គាត់មានកូនដល់2ដល់3ចៅយាយមានដល់រហូតដល់ចៅទួតទៅហើយទៀតនោះឥឡូវអាត្មានឹងមិនត្រឹមតែពេញកន្លោះរហូតដល់ហៀកន្លោះទៀតទៅហើយនឹងទៅជួបគ្នាថ្ងៃនេះបើគាត់មុនមកទេបើមិនមកក៏ដូចជា មិនសមណាញោមណោហ្នឹងហើយមកអាមកគេប្រគេនថ្លៃសាំងសោះរឿងអីមិនមកណាញោមណោឥឡូវប៉ុណ្ណឹងចោអធិស្ស្រ័យណាឥឡូវសុកចិត្តថា នឹងចោលក្រេដតីឲ្យតែបានមកនេះហើយក៏សូមអរគុណចំពោះទឹកចិត្តម្ចាស់បននឹងនៅតែរាប់អាននៅតែនឹកនាដល់ថ្មាភាពព្រមទាំងនាងលោកអាចារ្យខាងខាងភូមិត្បែងមានញោមញោមនេះញោមស្លឹកញោមម៉ននឹងឯងសិតតែជាញាតបធររាប់អានស្រឡាញ់ថ្មានឹងដូចជាកូនជាក្មួយជាចៅរួមទាំងគ្រួសារនេះផងដែរអញ្ចឹង គុណចាស់ព្រះអង្គគ្រូលោកនិមន្តទៅមុនទៅចោះអាត្មាភាពសូមឱកាសដើម្បីនឹងជំរាបប៉ុនមួយផងដែរណាញោមណាមុននឹងបញ្ចប់អាត្មានៅនៅថ្ងៃ11កើត12កើតណា11កើត12កើតខែមិញត្រូវនឹងថ្ងៃសៅរ៍អាទិត្យណាទី12និងទី13នឹងអញ្ចឹងញាតិញោមទាំងអស់គ្នា ស្ដាប់អាត្មាតិចណាញោមណា ហ្នឹងហើយព្រះអង្គគ្រូលោកមុនទៅហើយចាំថ្មអឺចុះទៅតាមក្រោយហើយមើលចាត់ចែងបច្ច័យប្រគេលោកឲ្យហើយទៅចាំអាត្មាប្រកាសបុណ្យអាត្មាតែញោមអត់ស្ដាប់អាត្មាខ្លាចញោមអត់ដឹង អត់បានទៅបុណ្យអាត្មាទេហ្នឹងហើយហ្នឹងបើអញ្ចឹងអឺសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសម្រួលអារម្មណ៍ប៉ុណ្ណាអនុមោទនីអាត្មាភាពសូមឱកាស អន្តិចមុននឹងបញ្ចប់ធម៌ទេសនាអាត្មានៅថ្ងៃ11កើត12កើតខែមិថុនអាត្មាមានកម្មវិធីបន់មួយនឹងប្ររពធ្វើដើម្បីប្រមូលបច្ច័យសម្រាប់កសាងឧបដ្ឋានសាលាដែលកំពុងតែកសាងសពថ្ងៃនេះមានបណ្ដោយ35ម៉ែត្រទទឹង25ម៉ែត្រកម្ពស់6ម៉ែត្រ នឹងហើយប្រក់ក្បឿងថៃ នៅមានការខ្វះខាតនឹងជាច្រើនទៀតអាស្រ័យហេតុដូច្នោះហើយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចូលរួមបុណ្យរបស់អាត្មាភាពនៅថ្ងៃ11កើត12កើតខែមិញត្រូវនៅថ្ងៃទី12ទី13ខែកុម្ភៈខែ2ឆ្នាំ2022នៅខាងមុខនេះហើយបើសិនតែញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចូលរួមកាន់អង្គណាប៉ុណ្ណាកាន់អង្គហើយញោមនិងញោមញោមស្លឹក និងគ្រួសារលោកសទទួលអត់ទេចាំមើលសិនឬអទទួលមួយ ទទួលមួយអង្គហើយប៉ុនយើងនេះគឺប៉ុនចាប់ស្លាកណាប៉ុណ្ណាប៉ុនចាប់ស្លាកញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធានឹងចូលរួមកាន់មួយអង្គទៅហើយបើឆ្ងល់ថាប៉ុនកាន់អង្គនឹងកាន់អាម៉េចទៅដឹកគុណ ណាកាន់អង្គនឹងបើឆ្ងល់ទេញាតិញោមអាចទេសួរតំណាក់តំណងអាត្មាបានព្រោះអាត្មាអត់អាចបញ្យលអត់អាចនិយាយលើក្រែនេះបានទេព្រោះញោមក្អែលក្អូលហើយចេះប្រមូលកត្រកស្លាប្រមូលស្បោងលោកអាចារ្យចេះលើកនាឡិកាមែនអញ្ចឹងអាត្មាអត់និយាយទេអញ្ចឹងប្រសិនបើញាតិញោមពុតបរិស័ទមានចម្ងល់ក្នុងកម្មវិធីបន់ចាប់ស្លាកនេះតើគេធ្វើដោយមួយដេចសូមញោមអាចតាក់ទងទេទៅអាត្មា តាមប្រព័ន្ធលេខទូរស័ព្ទ 093546444និងមួយប្រព័ន្ធទៀត095546444ណាប៉ុណ្ណាចឹងសូមញាតិញោមអាចមានចម្ងល់យ៉ាងណាតកតងទៅតាមប្រព័ន្ធលេខទូរស័ព្ទដែលថ្មផ្សាយនេះណាអនុមោទនីចឹងកម្មវិធីសម្ដែងពធទេសនានាវេលាគ្រាឱកាសនេះក៏សំលមុំ សំគួរពេលវេលានឹងបញ្ចប់មុននឹងបញ្ចប់សូមប្រម៉ែប្រមុំពុទ្ធបដំនៅកងការមហាកុសលឧទ្ទិសជូនចំពោះលោកអ៊ំសំញោដែលលោកបានធ្វើការលកិរិយាអស់រយៈកាល100ថ្ងៃនេះក៏សូមឲ្យលោកបានទទួលនៅអត្ថមនុញ្ញផលគឺផលជាទីកប់ចិត្តដែលកូនចៅព្រមទាំងក្រុមគ្រួសារឧទ្ទិសជូនទៅនេះក្រែងជាគាត់ផ្លត់កតេធ្វើដំណើរកើតក្នុងទីពំសំរុំ សូមបុណ្យកុសលជួយយត់យងសន្លងលោកឲ្យបានកើតក្នុងទីដ៏ពងពោះប្របានកើតក្នុងទីដ៏ពងពោះស្រេចស្រាប់ហើយសូមបុណ្យកុសលនេះចម្រើន ជាភ័យយុភាពដល់លោកតទៅទៀតនិងសូមជូនបុណ្យជូនកុសលដល់យាយដល់តានិងក្រុមគ្រួសាររបស់លោកតាបាសកសំញរនេះដែលបានបំពេញនិងស្ដាប់ពធទេសនាក្នុងគណៈពេលនេះឲ្យបានសម្បត្តិបញ្ញាសមត្ថិរួចចាក់ទុកគ្រប់គ្រប់គ្នា ប្រធរទេសនាសន្មតបញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង មិនដែរញោមនិយាយទៅគួរគួរចង់ចាំការធ្វើម្ដងតែគាត់និយាយយល់ថាចង់បានគុណអត់ទេដាក់លេខអត់ចេះដាក់លេខហ្នឹងដាក់លេខហ្នឹងហ្នឹងមិនហ្នឹងបានអត់មានលេខមានមានមានកាតកាតហ៎អូកាតនៅក្នុងឡានលោកយកទៅនឹងបាត់ហើយហ្នឹងជាប់ឡានលោកយកទៅពេញហ្នឹងបានទេកាលណាយើងមានទៅអូនណាត់ជួយមួយអត់ហ្នឹងហើយចាំចុះទៅចាំចាំជំរាបគាត់ណាហ្នឹងហើយឲ្យបងស្មូតបាយបាយ và tôi là phải trong cái tâm nó cho hơi mà tôi nói vâng, dạ, dạ, dạ.